ចិនថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះការបំពានរបស់អាមេរិកលើវិធានការ គ្រប់គ្រងការនាំចេញក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់សហរដ្ឋអាមេរិកចំពោះការត្រួតពិនិត្យការនាំចេញ។ ដើម្បីរឹតបន្តឹងការនាំចេញរបស់របរដែលតាក់ទងទៅនឹង semiconductor ទៅកាន់ប្រទេសចិន លោកស៊ុយជីពីងអ្នកនាំពាក្យរបស់ក្រសួងបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបទៅនឹងសំណួរតាក់ទងទៅនឹងការរឹតបន្តឹងថ្មីថ្មីនេះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីប A100 និង H100 របស់របស់ក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនលោកស៊ុយបានបន្តថា ទង្វើបែបនេះគឺផ្ទុយទៅនឹងគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌និងរំលោភលើច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរអ្នកនាំពាក្យរូបនេះបានបន្ថែមថា វានឹងប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិននិងផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិក។ លោកស៊ីបានអះអាងថាការផ្លាស់ប្ដូរនេះនឹងរារាំងដល់ការ ផ្លាស់ប្ដូរបច្ចេកវិទ្យាអន្តរជាតិក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មហើយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្មសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកលោកស៊ីបានបញ្ជាក់បន្ថែមថាភាគីអាមេរិកគួរតែ បញ្ឈប់ការអនុវត្តខុស របស់ខ្លួនភ្លាមភ្លាមផ្ដល់កន្លែងលេងកម្រិតមួយសម្រាប់ក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសផ្សេងទៀតនិងធ្វើអ្វីៗជាច្រើនទៀត ដែលអំណោយផលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ